លោកប្រម៉ាញ់ទ្រាំលែង បាន ចេញមុខក្រោយមានព័ត៌មានថាលោកទទួលមរណភាពសិល្បករចម្រៀងអាយ៉ៃលោកប្រម៉ាញ់ត្រៀមនឹងស្នើសុំទៅកាន់ប្រមុខថ្នាក់ដឹកនាំចាត់វិធានការទៅលើជនខិលខូចមួយចំនួនដែលបំផុសព័ត៌មានប្រមាថអាយុជីវិតរបស់លោកថា លោកស្លាប់ទាំងដែលលោកកំពុងរស់នៅមានជីវិតនៅឡើយការលើកឡើងពីលោកប្រម៉ាញ់នាពេលនេះ ធ្វើឡើងបន្ទាប់ពីពេលថ្មីថ្មីមានជនខិលខូចមួយចំនួនប្រើប្រាស់បណ្ដាញសង្គមដោយបង្ហោះព័ត៌មានថាលោកបានទទួលមរណភាពហើយខណៈពេលដែលរឿងមួយនេះធ្វើឲ្យមហាជនសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងយ៉ាងណាបន្ទាប់ពីព័ត៌មានខាងលើនេះកើតឡើងភ្លាមភ្លាមគេនៅមិនទាន់ឃើញលោកប្រម៉ាញ់ចេញមុខមកបកស្រាយឡើយដែលនោះនាំអមហាជនជាច្រើននៅតែដាក់ជាចម្ងល់និងចង់ដឹងថាតើរឿងនេះជាការពិតឬយ៉ាងណា។ ពាក់ព័ន្ធបញ្ហាខាងលើនេះដែរលោកប្រម៉ាញ់កាលពីថ្ងៃទី18មេសា2023នេះបានចេញមកអះអាងប្រាប់បណ្ដាញសារព័ត៌មាននៅក្នុងស្រុកមួយថា រូបលោកមិនមាន បញ្ហាអ្វីឡើយពលគឺសុខភាពរបស់លោកនៅធម្មតា និងចេញសម្ដែងតាមកម្មវិធីនានាផងដែរលោកបញ្ជាក់ថាក្រោយពីឃើញព័ត៌មានផ្សាយពីការស្លាប់របស់លោកនោះក៏មានទស្សនិកជនខ្លះជឿហើយយល់ច្រឡំថាលោកពិតជាបានទទួលមរណភាពពិតមែន។ លោកថានេះមិនមែនជាលើកទី1ទេ ដែលមានជនខិលខូចបានបំផុសព័ត៌មានបែបនេះ ពលគឺកន្លងមកក៏មានព័ត៌មានដូចគ្នានេះដែរខណៈពេលដែលព័ត៌មាននេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជនមួយចំនួនផងដែរនៅអំឡុងពេលដែលកម្ពុជាចិត្តរៀបចំការបោះឆ្នោតយ៉ាងណាបើតាមលោកប្រម៉ាញ់ថា ការបំភ្លៃព័ត៌មានថាលោកស្លាប់នេះគឺជាការប្រមាថអាយុជីវិតរបស់លោកយ៉ាងធ្ងន់ធ្ងរហើយលោកនឹងត្រៀមស្នើសុំប្រមុខថ្នាក់ដឹកនាំសម្ដេចតេជោដោយសំណូមពរចាត់វិធានការចំពោះជនខិលខូចទាំងនោះដាក់មួយកន្លែងនៅពេលដែលលោកនឹងទៅសម្ដែងជូនសម្ដេចនៅថ្ងៃទី23មេសា2023ខាងមុខនេះ។ ជាការកត់សម្គាល់នេះចាត់ទុកថាព័ត៌មានដែលផ្សាយពីការស្លាប់ របស់លោកប្រម៉ាញ់នាពេលនេះមិនមែនទៅតែកើតឡើងនោះឡើយពលគឺអំឡុងឆ្នាំ2022កន្លងទៅក៏មានការបំភ្លៃព័ត៌មាន ពីការស្លាប់របស់វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃរូបនេះផងដែរព័ត៌មាននេះកើតឡើង បន្ទាប់ពីឃើញរូបភាពរបស់លោកកំពុងសម្រាប់ព្យាបាលជំងឺនៅ ក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយសារជំងឺលើសឈាម។ យ៉ាងណាភ្លាមភ្លាមក្រុមរបស់លោកនិងអ្នកសិល្បៈដែលស្និទ្ធស្នាលជាមួយលោកបានចេញមុខបដិសេធច្រើនចោលទាំងស្រុងចំពោះព័ត៌មានមួយចំនួនដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គម។